គេសួរថាតើកម្ពុជាគោលនយោបាយរបស់យើងបច្ចុប្បន្ននៅគៀកចិនហើយទៅអនាគតនៅគៀកពីណាខ្ញុំថាមើលច្បាស់គោលនយោបាយកម្ពុជាអត់មាននៅគៀកចិនទេរាល់ថ្ងៃនេះអត់មាននៅគៀកពីណាទាំងអស់គឺនៅអាព្យាក្រឹតនៅកដាលហើយប៉ុន្តែលើកទឹកចិត្តនិងបដិញ្ញាចិត្តដើម្បីបង្កើតភាពជិតស្និទ្ធជាមួយគ្រប់ប្រទេស អាហ្នឹងបានទៅចិនក៏ចិត្ត អាមេរិកក៏ចិត្តជប៉ុនក៏ចិត្តស្អីក៏ចិត្តដែលយើងចង់បានអញ្ចឹងទៅថ្ងៃក្រោយក៏មិនខុសគ្នាដែរព្រោះដើម្បីអីដើម្បី ផលប្រយោជន៍ខ្មែរយើងព្រោះយើងធ្លាប់កាប់ចាក់គ្នាម្ដងហើយពីឆ្នាំ70ហ៎លោកខាងលិចអាមេរិកធំជាងគេវាយជាមួយសូវៀតសហភាពសូវៀតរឿងសង្គ្រាមត្រជាក់ បានវាឈានទៅដល់ការធ្វើរដ្ឋប្រហារនៅស្រុកយើងទម្លាក់គ្រាប់នៅសង្គ្រាមវៀតណាមរៀលដល់ស្រុកយើងនឹងឯងហើយបើយើងប្រកាន់ចំហទៅរកពីណាពីណីទៀតយើងខ្ទេចហើយប៉ុន្តែ អ្វីដែលសំខាន់លោកតាលោកយាយគឺប្រកាន់ចំហខ្មែរដើម្បីខ្មែរ រាជរដ្ឋាភិបាលខ្មែរគណៈបកប្រជាជនគឺគ្មានបំរើអ្នកណាក្រៅពីបំរើជាតិនិងប្រជាជនខ្មែរនោះទេបាទ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរើសល្អបំផុតសម្រាប់ឱកាសការងារ។